ថ្ងៃតែរវល់ពេកបងប្អូនអស់គ្នាជម្រាបសួរអត់បានមើលដំណាំទេថ្ងៃនេះដើរមើលដំណាំតិចមើលតើមានដំណាំអីខ្លះហើយខែនេះគឺជិតខែស្លឹកឈើជ្រុះហើយអូនេះជីអង្កាមទើបតែដុះហើយជ្រុំវាទៅម្ដងទៀតឥឡូវដុះស្លឹកកែបអីក៏ទើបតែដុះដែរ ហើយទៅមើលទៅលាប់តិចមើលអូទៅលាប់រៀងក្រហមក្រហមហើយហ្នឹងណាជិតទុំអស់ហើយខែក្រោយទុំអស់ហើយទាំងអស់គ្នាមើលទៅលាប់រៀងក្រហមណាហ្នឹងហើយណាអត់មានថ្ងៃទេមើលអត់សូវឃើញមើលមិនសូវឃើញទេហើយទៅមើលដើមចេកបន្តិចមើល នេះជែកលាស់សន្លឹកល្អណាស់អត់បានកាត់ទេគឺចេញក្រហមក្រហមអស់ហើយហើយខាងនេះក៏ស្លាប់ខ្លះហើយដើរទៅមើលខាងនោះមើលដើរជុំវិញមើលដើមជែកស្លឹកវែងវែងល្អមែនតើមើលធ្លាក់យ៉ាយ៉ាហើយរវល់អីក៏រវល់យ៉ាងនេះរវល់មែនតើ នេះខាងស្មុកស្មាញហ្នឹងអូមើលខាងនេះបងប្អូនឃើញធ្លាក់មកហើយនេះធ្លាក់មកបាត់រវល់រវល់យ៉ាងនេះអត់ដឹងជែកផើមជែកផើមធ្លាក់ទៅយងមកប៉ុណ្ណាណីបាត់ហើយហើយចេញចេញអាដែង ផ្លែមកឡើងពីសតបហើយហ្នឹងអត់ដឹងទេហ្នឹងហើយឥឡូវទើបតែដឹងបងប្អូនទាំងអស់គ្នាជែកផៅមកដឹងហើយកើតកូនមកជិះអត់ដឹងទៀតរវល់រវល់ពេកក៏ទៅលឿនណាហ្នឹងហើយហើយនេះទីយងជែកជាទីយងទី2ហើយប៉ុន្តែខាងនោះទីយងម្ដងហើយហើយកម្រមានត្រយងណា ហើយទៅតទៅអាដែងបូរីអង្គរឃើញចេកគេមានត្រយងប៉ុន្តែឥឡូវចេកឯងមានត្រយងដែរហ្នឹងហើយវល់មែនតែនហើយវាចេញកូនមករញ៉េរញ៉ៃច្រើនណាស់មើលត្រយងស្អាតមែនតែនហើយនៅស្រុកនេះលំបាកណាស់លំបាករឿងមាន បានឃើញនៅត្រយងជែកហ្នឹងណាហ្នឹងមិនមែនដូចនៅស្រុកខ្មែរទេគឺនៅស្រុកនេះលំបាកហើយបានត្រយងមួយនេះអមែនទេហ្នឹងឯងអរនេះកុំនិយាយលេងហ្នឹងហើយគិតទៅបានមើលទៅផ្លែអត់តួនេះប្រពន្ធមកគិតឲ្យកាត់យកត្រយងនេះទៅធ្វើអ្វីក៏ធ្វើទៅកាត់វាទៅណាបើមិនកាត់ទេវា ផ្លែអត់តួនេះព្រោះខែក្រោយ វាត្រូវស្លឹកឈើជ្រឹះធ្លាក់ហើយដល់ស្លឹកឈើទុំធ្លាក់អញ្ចឹងវាអ្វីអ្វីក៏វាត្រូវស្លាប់ទៅតាមនឹងដែរណាហើយមើលទៅប្រពន្ធអត់តាន់បាន ប្រាប់ប្រពន្ធហ្នឹងថានាំគ្នារវល់ពេលជែកផើមអត់ដឹងហើយជែកកាត់កូនក៏អត់ដឹងដែរតែមើលជែកនេះជាជែក Spanish ទេហ្នឹងជែករបស់ Spanish ហ្នឹង ដើមចេកនេះហើយអាដើមចេកខាងនេះគឺមាននឹងហើយមានតយោងម្ដងហើយហើយខាងគឺខាងនេះពូជផ្សេងហ្នឹងតិចអានេះធ្លាក់តយោងដែរដឹងអត់ដឹងហ្នឹងព្រោះវាវាបានធ្លាក់មួយដែរហើយតយោងនៅនេះពីឆ្នាំតមិញហើយឆ្នាំនេះអត់ទាន់ឃើញទេព្រោះអូយស្ដាយ មើលទៅល្អល្អមែនតែនស្លឹកវាអឺកាត់វាជាមើលទំនេរមើលអើយមិនដឹងថាពេលកាលណាទើបទំនេរទេស្លឹកល្អល្អហើយទិញគេថ្លៃស្លឹកហ្នឹងមិនថោកទេអត់ថោកទេស្លឹកហ្នឹងសិតតែថ្លៃហើយមើលកូនវាឡើងស្ញេះស្ញើបែកស្ញេះមែនតើកូន ធំក៏ធំទៅអាតូចក៏ដុះមកទៀតដុះមកជាបន្តបន្ទាប់គ្នាមើលមើលអត់ទាន់បានកាត់យកទៅស្លមកជូរមកដើមផងណាកាត់វាយកទៅស្លមកជូរនឹងធ្វើលបោយធ្វើអីក៏បានដែរប៉ុន្តែនៅនេះអ្នកនៅនេះអត់សូវដឹងព្រោះអីវាអត់សូវមានណាដល់អញ្ចឹងទៅក៏មិនដឹងថាយកទៅធ្វើអី អឺសំណាងធំហើយនៅនេះបានមានដើមជែកហ្នឹងហើយអាចដាំបានណាណាហើយដាំអត់បានវិបាកដែរណាវាអត់មានដើមជែកទៅគួរទីស្រឡាញ់មើលហើយបើយើងដាំបានអញ្ចឹងយើង បានដើមជែកគ្រាន់តែមើលមើលវាបាក់ធៀងមកស្លឹកវាល្អណាស្លឹកល្អមែនតើ Mm-hmm. ហើយចាំមើលប្រាប់ពុនខ្ញុំមើលឲ្យនឹងកាត់ហើយយកវា ទៅរូលភ្លើងទៅ ទុកលះវាទុកទៅ ធ្វើនំសម នំអីភ្ជុំឡឹកជែកយើងបាច់ទិញគេមើលល្អល្អមែនតើល្អណាស់នឹងព្រោះវាអត់មានខ្យល់មកបក់មកនាំឲ្យរហែកវាមិនរហែកទេគឺវានៅពេញពេញល្អហ្នឹងណា ហើយបើខ្ញុំអ្នកកាត់ខ្ញុំអ្នកធ្វើទៀតជាមើលអទំនេរស្ដាយវាមើលអានេះទុំអស់ហើយឃើញទេទុំដើមឡើងទុំអស់ក្រនៅស្រុកនេះដើមចេកมันសម្បូរទេគឺក្រយើងមិនដឹងថាធ្វើម៉េចឲ្យបានដើមចេកធ្វើម៉េចឲ្យបាន ដាំកើតទេហើយខ្ញុំ សំណាងហ្នឹងខ្ញុំដាក់ដាំសាក់មើលទៅឃើញថាវា លូតលាស់បានដូចចិត្តអញ្ចឹងហើយខ្ញុំដាំពី3ឆ្នាំហើយនៅខាងនោះគឺដាំទៅវាអត់កាក់កបដល់យកវាមកដាក់កន្លែងនេះវិញទើបវាកាក់កបមើលលាស់ស្រស់បំប្រងល្អល្អឯងអ្នកទាំងអស់គ្នាថាល្អអត់ទេហ្នឹងអូមែនតែនប៉ុន្តែមេឃថ្ងៃនេះងងឹតណាហើយអត់មានពន្លឺហ្នឹង នេះពន្លឺដោយសារកាមេរ៉ាវាអាចយកពន្លឺនឹងបានហើយហ្នឹងហើយមិនដាច់ចិត្តទេតោះតែមើលកូនទៀតដើមចេកផើមហើយមានមានកូនមកចេញកូនមកទៅមើលទៀតអត់ងាយបានមើលទេណានេះពិតណាអត់មានខ្លាញ់ខ្លាយទេពិតពិតណាយងចេកពិតពិតណាមិនរឿងខ្លាញ់ខ្លាយគឺមែនតើណាហ្នឹងហើយ គួរឲ្យជឿសោះណាអត់គួរឲ្យជឿត្រយងជែកមែនតែនតាមើលមើលហើយជឿបងប្អូនអស់គ្នា តាមជឿចាញ់អត់មានទៅថតយកពីគេទេណា គឺផុសតាងគឺដើមជែកមែនតែនណាហ្នឹងហើយគឺមែនតែនអត់មានថាយកទៅថតអីមកកាត់តអីទេណាហ្នឹងហើយមិនមានកាត់តទេគឺមែនតែន មែនតែនតែម្ដងជ័យខ្ញុំធ្លាក់ជ្រយងហើយនោះសបាយទាំងអស់គ្នាហើយអញ្ចឹងមាន ប្រមាណប៉ុណ្ណេះបងប្អូនទាំងអស់គ្នាចែករំលែកថ្ងៃនេះហើយក៏ចាំជួបបងប្អូនទាំងអស់គ្នា នៅខ្សែវីដេអូជាបន្តបន្តទៀតហើយក៏សូមថ្លែងអំណរគុណយ៉ាងក្រៃលែងច្រើនច្រើនមែនតែនម៉ាប់ម៉ាប់ ដែលតែងតែជួយគ្រប់គ្រង channel របស់ខ្ញុំទៅបាទខ្ញុំអាច មាន សកម្មភាពចេះតែថតវីដេអូចែកទៅទៀតហ្នឹងណាព្រោះអត់អ្នកគ្រប់គ្រងក៏មិនដឹងថាធ្វើយ៉ាងណាចឹងអរគុណច្រើនហ្នឹងហើយបាយបាយជួបគ្នានៅខ្សែវីដេអូជាបន្តទៀត